អញ្ចឹងចំណុចដែលយើងមើលឃើញហ្នឹងមានតែយើងនៅក្រៅស្រុកទេមើលឃើញចំណុចដែលយើងធ្វើយុវជនយើងធ្វើត្រូវហើយយួនកំពុងតែបិទបាំងមិនចង់ឲ្យយើងធ្វើក៏ប៉ុន្តែយួនគ្មានវិធីសាស្ត្រណាក្រៅវិធីសាស្ត្របន្លំខ្លួនដើម្បីទៅបញ្ញាអារម្មណ៍ឲ្យយើងអឺបំផិតបំភ័យយើងទេបើសិនតែជិញមុខទៅប៉ះពាល់ជាមួយនឹងអារម្មណ៍ប្រទេសជាតិនិងរដ្ឋាភិបាលអន្តរជាតិហើយបើថាមិនធ្វើខ្មែរក្រមនឹងក្រោកឡើងបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះ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 ហើយគាត់តែងតែជិញជាសកម្មភាពបញ្ជូនឯកទេសអ្នកជំនាញរបស់គាត់នឹងទៅគ្រប់ទិសទីទាំងអស់មិនមែនតែនិយាយចំពោះខ្មែរកម្ពុជាក្រមតែដោយឡែកទឹកដីវៀតណាមនោះទេមានន័យថានៅលើពិភពលោកនោះមានបណ្ដាញក្រុមអង្គការសង្គមស៊ីវិលរបស់សហរដ្ឋអាមេរិកនឹងតែងតែបញ្ជូនភ្នាក់ងារ ស៊ើបអង្កេតប្រាក់ងារទទួលបន្ទុកកិច្ចការងារផ្សេងផ្សេងទៀតរបស់សហរដ្ឋអាមេរិកទាំងតគ្រប់ប្រទេសទាំងអស់អញ្ចឹងយួន គេមានការងារទទួលស្គាល់ហើយក៏បានចំណុចទាំងអស់ហ្នឹងពីអង្គការសហជីវជាតិមកអំពីយួនក៏មានកៅអីអង្គុយនៅក្នុងឆាកអន្តរជាតិនៅក្នុងកៅអីអង្គការសហជីវជាតិមួយដែរអញ្ចឹងចំណុចដែលយួនទទួលបានហ្នឹងគឺថាវាជិញពីការងារណែនាំរបស់ប្រទេសធំហ្នឹងគឺជាសហរដ្ឋអាមេរិកទាំងឯងតែងតែតម្រូវឲ្យយួនធ្វើទៅតាមសិទ្ធិ របស់អង្គការសហជីវជាតិគេតម្រូវជីងឲ្យធ្វើក៏ប៉ុន្តែបើយួនមានការងារអឺធ្វើអីមិនទៅតាមស្តង់ដារមិនទៅតាមលំនាំរបស់អាមេរិកទេ តែងតែកោបភ្នាក់ងារគេនឹងទៅតាមដានស៊ើបអង្កេតដូចជាពេលវេលាកន្លងមកហើយប្រហែលខែកន្លងមកហើយនឹងក្រោយពីពេលសហព័ន្ធយើងបានរាយការណ៍ទៅអង្គការសហជីវជាតិស្ដីពីសិទ្ធិមនុស្សថានៅកម្ពុជាក្រមមិនមែនដោយជួនរាយការណ៍នឹងទេ មានការបង្កប់នៅអត្ថន័យមួយចំនួននឹងគឺថាកុហកអង្គការសហជីវជាតិជាច្រើននៅចំណុចមួយចំនួន ដែលមិនគោរពសិទ្ធិមនុស្សនឹងគ្រប់គ្រាន់ទេអញ្ចឹងក៏បាន គេបញ្ជូនឯកទេសមួយចំនួនមួយផ្នែកទៅស៊ើបអង្កេត មិនត្រឹមតែសើមកគេទេគេថែមទាំងទៅដល់ចំពោះមុខនឹងយួនតែម្ដងមួយទៀតគេទៅសួរដល់អ្នកដែលរួងគ្រោះតែម្ដងជាពិសេសមានខ្មែរកម្ពុជាក្រមយុវជនជាដើមហ្នឹងថាតើមានពាក្យពិតនឹងមានគណិត ធ្វើយ៉ាងណាហើយការងារដែលខ្លួនធ្វើនឹងធ្វើយ៉ាងម៉េចបានទៅជាវៀតណាមនឹងគៀបសង្កត់រដ្ឋាភិបាលវៀតណាមមិនអោយអាសម្លេងនឹងរីចម្រើនទៅបានហើយទៅវាប៉ះពាល់ដល់យ៉ាងម៉េចដែរដល់អាចច្បាប់របស់រដ្ឋវៀតណាមហ្នឹងនិងច្បាប់អន្តរជាតិគេសិក្សាអស់ហើយគេមើលឃើញថាវៀតណាមមានការ មិនយកចិត្តទុកដាក់នៅលើចំណុចអស់ទាំងហ្នឹងមែនធ្វើឲ្យពិភពលោកហ្នឹងគេបានដាក់វៀតណាមចូលទៅបញ្ជីខ្លំមើលជារៀងរាល់ឆ្នាំកន្លងកន្លងមកហើយហ្នឹងគេដាក់វៀតណាមឲ្យចូលទៅក្នុងបញ្ជីស្ថិតនៅក្នុងបញ្ជីខ្លំមើលហ្នឹងកាលណាគេដាក់ប្រទេសមួយចូលនៅក្នុងបញ្ជីមួយដែលហៅថាបញ្ជីខ្លំមើលមានន័យថាប្រទេសហ្នឹងมันគ្រប់សិទ្ធិមនុស្សហ្នឹងគ្រប់គ្រាន់ទេអញ្ចឹងវៀតណាមពេលដែលគេដាក់ចូលក្នុងបញ្ជីហ្នឹងគេមានដាក់ course មួយចំនួនឲ្យវៀតណាមត្រូវធ្វើហើយ ហើយបើវៀតណាមមិនធ្វើទេថែមទាំងលួចខុកខិតជាមួយអាជ្ញាធរដែនដីមួយចំនួនហ្នឹង ទៅធ្វើការងារគៀបសង្កត់គម្រាមកំហែងដល់ប្រជាជនខ្មែរក្រមដែលជាប្រជាជន កំពុងជួយលើកតម្កើងសិទ្ធិមនុស្សនៅកម្ពុជាក្រមនឹងទៀតសោតបើជិញជារូបរាងមកពិតមានពិតប្រកបថាអ្នកនឹងជាកម្មវិបាល ជាអាជ្ញាធរដែនដីពាក់អាវកោឯកឯកសន្តានត្រឹមត្រូវទៅវាខុសច្បាប់ជាមួយនឹងអង្គការសហជីវជាតិហើយគេណែនាំឲ្យវៀតណាមហ្នឹងត្រូវតែការពារសិទ្ធិមនុស្សហ្នឹងត្រូវតែធ្វើល្អចំពោះជនដែលកំពុងតែបង្កើនសិទ្ធិមនុស្សនៅកម្ពុជាក្រមបែរទៅមិនបែរទៅជាមិនធ្វើទៅជាធ្វើការគៀបសង្កត់ទៅវិញគម្រាមកំហែងហើយជីងមុខទៀតអាហ្នឹងជាការងារមួយត្រូវតែទទួលស្គាល់ថាវៀតណាមឆ្លើយតបនៅរបាយការណ៍គេនឹងមិនតាន់សមស្របទេ អ្នកឯងថាអញ្ចេះប៉ុន្តែអ្នកឯងនៅតែឆ្លៀតឱកាសខ្មែរក្រមស្រូតត្រង់មិនមានការចេះដឹងអំពីច្បាប់គ្រប់គ្រាន់បែរទៅតែឯងលួចលះទៅធ្វើការងារគៀបសង្កត់ផ្លូវចិត្តគម្រាមកំហែងផ្លូវសិទ្ធិមនុស្សទៀតដើមនឹងមិនអោយគ្នាធ្វើតទៅទៀតអញ្ចឹងចំណុចអស់ទាំងហ្នឹងធ្វើឲ្យយួននឹងមិនហ៊ានជីងមុខឲ្យពេញជាលក្ខណៈរូបរូបសម្បត្តិនឹងឲ្យគ្រប់គ្រាន់ជាអាជ្ញាធរដែនដីឬក៏នគរបាលអីទេអញ្ចឹងជីងជា ផែនការហ្នឹងគឺថាមិនមែនថាថ្នាក់លើមិនដឹងថាពួកអាជ្ញាធរដែនដីធ្វើទេប៉ុន្តែគេឲ្យធ្វើក្នុងរូបភាពមួយខ្លែងបន្លំថាបើមានការគេថាអត់ហ្នឹងជាមនុស្សនៅក្នុងភូមិស្រុកអីជាមួយគ្នា ទេប៉ុន្តែគេធ្វើឱកាសគេមកប្រាប់អីយើងអញ្ចឹងទេគេមិនមានមកហាវក៏ហាវអីធួនធោទេអាហ្នឹងជាការងារគេទុកពេលវេលាចុងក្រោយគេទៅដំណោះស្រាយជាមួយនឹងរដ្ឋាភិបាល គ្នាគេផង ហើយគេបញ្ជូនជាសារដើម្បីឡើងទៅអង្គការសហជីវជាតិចំពោះមុខជាមួយនឹងមហាប្រទេសទាំងឡាយហ្នឹងគាត់មានឱកាសគាត់ដោះស្រាយអាហ្នឹងជាចំណុចយួនគេធ្វើអញ្ចឹងប៉ុន្តែចំណុចខ្ញុំកណាមើលឃើញហ្នឹងយួនមិនត្រឹមតែលាក់បាំងជាមួយនឹងអង្គការសហជីវជាតិនៅចំណុចមួយចំនួន ដែលយើងលើកឡើងហ្នឹងទេថែមទាំងចំណុចជាច្រើនទៀតដែលយួនមិនបានរាយការណ៍ឲ្យច្បាស់លាស់ទៅតាម ច្បាប់សិទ្ធិមនុស្សអន្តរជាតិហ្នឹងដូចជា8មីនាហ្នឹង 8មីនាយួនមានបើកឲ្យសិទ្ធយួនមួយចំនួនធ្វើបានមានជនជាតិយួនក៏ធ្វើ8មីនានឹងដែរខ្ញុំមើលឃើញតាមបណ្ដាញសង្គម Facebook អីជាដើមនោះមានជនជាតិយួនមានប្រពធ្វើខ្លះដែរប៉ុន្តែมันបានឃើញរដ្ឋអំណាចយួននោះក៏ហៅប្រជាជនយួននោះទៅសួរអីទេបែរទៅជាខ្មែរក្រមដោយឡែកគាត់ធ្វើការងារលើកដំកើងសិទ្ធិមនុស្សស្ត្រីនឹងដូចគ្នាដែរ ប៉ុន្តែបែរទៅជាយួននឹងហាវក៏ហាវប្រជាពលរដ្ឋខ្មែរមិនត្រឹមតែថាប្រជាពលរដ្ឋខ្មែរជាប្រុសនឹងទេដែលទៅចូលរួមមិនត្រឹមត្រូវខុសច្បាប់ជាមួយនឹងអាថ្ងៃសិទ្ធិនារីនោះសូម្បីនារីក៏ទៅចូលរួមក៏ត្រូវបានក៏ហាវដែរនឹងជាចំណុចមួយយួនធ្វើបំពេញទៅលើច្បាប់អន្តរជាតិផង ថែមទាំងបំពេញទៅគោលការណ៍របស់ច្បាប់រដ្ឋនឹងផងដែលបើសិទ្ធឲ្យប្រជាជនខ្លួនឯងធ្វើបានប៉ុន្តែប្រជាជនអ្នកដទៃគេធ្វើមិនបានអញ្ចឹងមានន័យថាសិទ្ធស្មារភាពគ្នាដែលយួនជិញគោលការណ៍ថា វៀតណាមឡាម៉ោកហ្នឹងវាអត់តន់ត្រូវទេវាអត់តន់ត្រូវថាប្រជាជនវៀតណាមទាំងអស់ហ្នឹងមាន54ជាតិហ្នឹងជាសាសជាតិតែមួយវាអត់តន់ត្រូវទេបើចង់ត្រូវមែនលូត្រាតែយួនធ្វើអីបានខ្មែរក្រមក៏ធ្វើបានម៉ុងតៃណាក៏ធ្វើបានដែរបានវាត្រឹមត្រូវទៅតាមគោលការណ៍របស់រដ្ឋរដ្ឋអំណាចប្រទេសវៀតណាមហ្នឹងដាក់ចេញមកអញ្ចឹងពេលដែលយើងមើលឃើញចំណុចអស់ទាំងហ្នឹងឃើញថាយួននៅតែលាក់បាំងជាមួយនឹងសក្តីប្រកាសរបស់អង្គការសហជីវជាតិតម្រូវរបស់ Harry Potter ហ្នឹងគេឲ្យធ្វើ ហើយជាមួយនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិហ្នឹងបានបានបញ្ជូនឲ្យរដ្ឋាភិបាលវៀតណាមហ្នឹងទៅជួយបំពេញការងារទាំងអស់ហ្នឹងបែរទៅជាមិនធ្វើហើយថែមទាំងលួចបន្លំនៅក្នុងការងារគៀបរដ្ឋបတ်ហ្នឹងតទៅទៀតមកអំពីយើងសួរវិញថាសំណួរសួរថាតើវៀតណាមហ្នឹងធ្វើកិច្ចការងារទាំងអស់ហ្នឹងដើម្បីអីមកអំពីការងារទាំងអស់ហ្នឹងគាត់មើលឃើញថាខ្មែរក្រមយើងជាម្ចាស់ទឹកដីពិតប្រាកដបើកាលណាវាមិនធ្វើអីសោះ ហើយយើងចេះតែកើនឡើង នៅកិច្ចការងារទៀមទានអ្វីមួយវាត្រូវតែមានការហានិភ័យចំពោះវាទៅដោះស្រាយបញ្ហាអញ្ចឹងយួនអត់ចង់ដោះស្រាយបញ្ហាចំពោះមុខនេះដែលពាក់ព័ន្ធជាមួយនឹងសិទ្ធិមនុស្សពាក់ព័ន្ធជាមួយនឹងជនជាតិដើមពាក់ព័ន្ធជាមួយនឹងការថែទាំសុខកភាពនានាជាដើមមានរឿងជាច្រើនទៀតដែល reporter នឹងគេបាននិយាយមកនៅក្នុងឯកសារទាំងអស់នេះយួនមិនអាចឆ្លើយបានវាអាស្រ័យការពាក់ព័ន្ធនៅក្នុងបច្ចុប្បន្នយួនដោះស្រាយមិនចេញ បើកាលណាចង់ដោះស្រាយបញ្ហានៅចម្លើយអស់ទាំងហ្នឹងទោះតែដោះស្រាយបញ្ហាចំពោះមុខហើយបើកិច្ចការគេចំពោះមុខដោះស្រាយមិនចេញសួរថាមានឯកសារអ្វីទៅឆ្លើយជាមួយអង្គការសហជីវជាតិនៅចម្លើយនៃ reporter ទាំងអស់នោះសំណួរហ្នឹងចេញមកអញ្ចឹងយួនមិនត្រឹមតែធ្វើមិនបានប៉ុន្តែកន្លែងមនុស្សមួយចំនួនទៅធ្វើការគៀមសង្កត់ឲ្យអ្នកឯងនឹងទ្រោមចោះមានន័យថាការងារសប្តាហ៍នេះយួនមានតែធ្វើវិធីសាស្ត្រមួយគត់គឺធ្វើការងារគៀមសង្កត់យ៉ាងណាឲ្យខ្មែរក្រមទល់ច្រកมันអាចធ្វើបានជាពិសេសយើងមើលយុវជនសប្តាហ៍ យើងចូលជ្រៅជាងហ្នឹងតិចយុវជនសប្តាហ៍យុវជនណាមួយដែលសកម្មក្នុងការងារទាមទារពីសិទ្ធិមនុស្សយុវជនហ្នឹងមិនត្រូវបានរដ្ឋអំណាចនឹងឲ្យបកលឲ្យការងារធ្វើដើម្បីចិញ្ចឹមជីវិតទេមានកម្រៃដើម្បីចិញ្ចឹមជីវិតទេមិនត្រឹមតែប៉ុណ្ណោះទៀតសោតគាត់ទៅរកការងារបានខ្លួនឯងធ្វើហើយយុវជននោះត្រូវបានរដ្ឋអំណាចនឹងអាជ្ញាធរដែនដីនោះទៅខុកខិតជាមួយនឹងក្រុមក្រុមហ៊ុននានាហ្នឹងឲ្យបន្ទោសបង្អាក់ឲ្យឈប់សម្រាប់ការងារនោះទៅទៀតនឹងជាវិធីសាស្ត្ររបស់យួនគេធ្វើ ដើម្បីធ្វើឲ្យអាអតិពលរបស់ខ្មែរក្រមធ្លាក់ចុះចំណុចហ្នឹងហើយដែលយើងគួររំលឹកដល់យុវជនយើងថាទីណាមានការគៀនសង្កត់យ៉ាងខ្លាំងទីនោះហើយដែលជាចំណុចដែលយើងធ្វើត្រូវអញ្ចឹងយើងមិនត្រូវលះបង់ដោយសារយើងមានការខ្វះខាតមួយចំនួននៅចំណុចថាវិការឬក៏ការងារដែលយើងត្រូវបាត់បង់ហើយយើងបោះបង់ការងារជាតិចោលទេការងារទាំងអស់ហ្នឹងហើយដែលជាការងារដែលយើងកំពុងធ្វើត្រូវយួនកំពុងមិនចង់ឲ្យយើងធ្វើ អញ្ចឹងចំណុចដែលយើងមើលឃើញហ្នឹងមានតែយើងនៅក្រៅស្រុកទេមើលឃើញចំណុចដែលយើងធ្វើយុវជនយើងធ្វើត្រូវហើយយួនកំពុងតែបិទបាំងមិនចង់ឲ្យយើងធ្វើក៏ប៉ុន្តែយួនគ្មានវិធីសាស្ត្រណាក្រៅវិធីសាស្ត្របន្លំខ្លួនដើម្បីទៅបញ្ញាអារម្មណ៍ឲ្យយើងអឺបំផិតបំភ័យយើងទេបើសិនតែជិញមុខទៅប៉ះពាល់ជាមួយនឹងអារម្មណ៍ប្រទេសជាតិនិងរដ្ឋាភិបាលអន្តរជាតិហើយបើថាមិនធ្វើខ្មែរក្រមនឹងក្រោកឡើងអញ្ចឹងវាជាចំណុចមួយខ្មែរក្រមយើងត្រូវតែឆ្លៀតឱកាស កន្លែងណាដែលយើងដួលត្រូវតែងើបឡើងកន្លែងនោះអញ្ចឹងយួនវាធ្វើយើងដួលកន្លែងនេះយើងត្រូវតែងើបឡើងកន្លែងហ្នឹងអញ្ចឹងទីណាមានការគៀនសង្កត់ទីនោះហើយដែលជាជោគជ័យរបស់យើងហើយបើយើងមិនធ្វើពេលហ្នឹងទេយើងអត់មានឱកាសណាពេលណាសម្រាប់គេបើកឱកាសឲ្យយើងធ្វើទៀតទេឱកាសពេលដែលគេកំពុងគៀនសង្កត់យួនហ្នឹងហើយដែលជាពេលឱកាសសម្រាប់យើងតតាំងទៀមទានៅសិទ្ធអ្វីដែលយើងបាត់បង់ហ្នឹងជាចំណុចបើបងប្អូនមិនតន់បាន Subscribe នៅ Channel KK CCTV នេះសូមមេត្តាជួយចុចកណ្ដឹង